បាយខ្ញុំបងបងអូយអូយបងចាត់ចាត់អញកាន់គេឆ្ងាយមើលចាត់ហើយកើតអីទៀតមិនបានស្រីលឺលឺម៉ែមិញក៏និយាយមកចាត់សុកសុកវាស្រីកូនជួយមិនដឹងថាណាគេរវាយវាម៉ាពុទ្ធកូនចាត់បងឆាប់ឆាប់ទៅជួយមើលកូនទៅបងណែអឺអូនឯងនៅហ្នឹងបងទៅតែឯងស្រីនេះនៅមួយម៉ាក់លឺហ៎ចាចាំចាំខ្ញុំដើរទៅតាម ថ្ងៃនេះចាំតែបិទទ្វារចិត្តណាកូនរត់ទៅបានគ្នាមួយប៉ាអឺនឹងឯនេះកូនឆាប់ឆាប់ទៅណាហើយបាច់បាច់បានតែនឹងអីប្រាប់ប៉ាភ្លាមភ្លាមផងណាកូនអើយខកប៉ុណ្ណឹងដឹងឆ្លេឆ្លារអអញប៉ុណ្ណាទេកើតជាបងគេដែរតែខួរក្បាលវិញអត់មានចេះយកប្រឹងគេសោះនេះមិនដឹងជិះម៉ូតូតងាត់តងើលតំណត់តំណែងពេញនឹងមិនទេសំចិត្តដល់កអាប្រគិតក៏សុវ័យដែរ ơi chồng cái a hổm hổm nguyên được ai vậy ba ba ba con cá đấy ba không nên không nên ba mới chân vô ba ប៉ាលើកឡើងប៉ាបងអើយជួយប៉ាខ្ញុំបងខ្ញុំសុំកន្លែងមែនអត់ហើយមិនដឹងអត់ថាកន្លែងនេះមើលជាកន្លែងស្រាប់ប៉ាយ៉ាងណាចេះគឺវាជាកន្លែងប៉ាឯងមិនសុំខ្ញុំក៏ចង់ដែរបងខ្ញុំមិនស្មានថាវាមានរឿងនឹងកើតឡើងទេឯងមកស្លាប់ប៉ាមកយើងឯងមិនជឿថាចឹងចាំចិត្តខ្ញុំអត់ទេ ป้าโนกอนป้า នាឡិកានេះយើងទិញមិញអូនឯងសាក់យកឲ្យពិចិត្រហ្មងទៅព្រោះថាយើងជពាក់គេតាមពិភពកំណើតឆ្នាំមុនម៉េះបើសិនជាឃើញមិនដឹងថាគេសប្បាយចិត្តមិនទេនេះនឹងឯងបងគេពិតជាស្រឡាញ់ឯងថ្ងៃហ្នឹងអត់ទៅលក់ទេព្រោះអីព្រោះតែដើររកទិញកាដូដែលកូនបើបងឯងស្រឡាញ់ហ្នឹងណាឮថាគេស្រឡាញ់យូរឯងត្រូវអត់ចឹងបងឯងហៅគេមកអឺវិចិត្រអាវិចិត្រនេះប៉ាម៉ាក់មានរបស់អីខ្ញុំផ្ញើឯង អេម៉ោង9ហើយមិនទាន់គ្រប់ដេកទៀតអូមានអីមែនប៉ាងុយយ៉ាពីម៉ោង9ហើយក៏ខ្ជិលមែនទៅគ្រប់ពីគេកូននេះវ៉ៃណែលោកកូនឥឡូវនេះម៉ោង9ឯណាកូនឆាប់បើកភ្នែកឡើង អេក្រែងថ្ងៃស្អែកដល់ថ្ងៃចូលរៀនវិញហីមិនត្រឡប់ដេកតមួអញ្ចឹងនេះ ទលាប់អាក្រក់មិនល្អសោះកូននេះបងរបស់ឯងណ៎គេនៅសងំធ្វើអាស័យមិនអស់ពី3ឯនៅខាងលើអូមែនហើយអឺលើថាដូចមានរបស់ឲ្យឲ្យតែមើលទៅគេភ្នែកមិនចង់បើកដូចខ្ជិលចឹងតោះយកទុកវិញទៅនេះមែនប៉ាហឹមមើលមើលពេញចិត្តទេ ស្អាតណាស់លោកកូននេះប៉ានឹងម៉ាក់ខំដើររើទិញមួយថ្ងៃតម្រាំទៅបានណាអូយអរគុណទេប៉ាម៉ាក់ម៉ាក់ដឹងអត់ កូនស្រឡាញ់នាឡិកានឹងយូរណាអើអរគុណខ្លាំងមែនតើម៉ាក់ឲ្យប៉ាអើយកូនស្រឡាញ់ពីខ្លាំងជាងគេលើលោកម៉ាក់ហើយនឹងប៉ាក៏ស្រឡាញ់កូនដូចតែគ្នា វាជាកដោរបស់កូនដែលប៉ាជពាក់កាលពីខួបឆ្នាំមុនចេះបើសិនកូនឯងរៀនប៉ាកែប៉ានិងម៉ាក់នឹងទិញអ្វីអ្វីដែលកូនឯងស្រឡាញ់ឲ្យទេហេហេ ទេឲ្យបាយអត់មិនឃើញគាត់ដូចយូរថង់អីមកមួយមិនទេតែកុំច្រឡំវាជាកដោរបស់ខ្ញុំឯងនេះមានការស្អាតអត់ហើយវាថ្លៃណាប៉ាឲ្យម៉ាខំដៅអត់ទិញឡើងពេញហ្នឹងហ៎តែមើលទៅគាត់ដូចជាស្រឡាញ់កូនបើមិនដឹងទេបងតែអឺបាច់ចំណាយនេះច្រើនទេខ្ញុំជួយបាយម្បាននេះធ្វើម៉េចបើម្បានខាត់មកមុនខ្ញុំ បាច់មកយូខឹងហើយនេះខឹងហេខឹងហេអន់ចិត្តអអន់ចិត្តអមកច្នៃនេះកូនបងបានតែប៉ុណ្ណឹងទៅមួយម៉ាត់អូអាយចាប់ចេញព្រាមណាបំចង់ឲ្យយើងស្អប់អញជាងហ្នឹងខឹងហើយឈួលហើយស្មោះខ្ញុំស្រឡាញ់ម្អែងមែន បងអូនមិនសប្បាយចិត្តសោះរាល់ថ្ងៃពេលឃើញកូន ឆ្លោះគ្នាមិនត្រូវគ្នា ខ្ញុំពិបាកចិត្តខ្លាំងគឺនឹងបងព្យាយាមបដាយកូនហើយតែអូនឯងក៏ចឹងដែរអាសានឹងក្បែរនឹងប្រាប់ពួកគេខ្លះទៅព្រោះកូនយើងវានៅតូចតូចដូចជាមិនដឹងអីទេខ្ញុំក៏ព្យាយាមណាស់ហើយដែរបង តែថ្ងៃនេះខ្ញុំឃើញសេនីតគេអត់សុបាយចិត្តសោះ ប្រហែលជាគេអន់ចិត្តដែលពួកយើងតែនីលការឲ្យវាចិត្តហ្នឹងឲ្យមកទៅនោះអើយបងឯងគុំទៅគិតទៅអីអារឿងកាដូហ្នឹងគឺយើងជំពាក់វិចិត្រតាសេនីក៏គេដឹងតែពីរនាក់ពិបាកទៀតហ្នឹងអារឿងទិញអីអីតោះបានទាំងពីរនាក់បានស្ងាត់មាត់ហើយគេទាំងពីរហ្នឹងវាត្រូវគ្នាទៅមុខយើងទេមែនហ្នឹងហើយបង អូនបារម្ភខ្លាចទៅថ្ងៃណាមួយពេលអត់ពីពួកយើងទៅខ្លាចតែពួកគេស៊ីសាច់ហត់ឈាមនឹងគ្នាទេ ជិះម៉ូតូទៅចោលប្អូនទៅកើតដែរហ៎ហើយគ្រាន់តែចាំបន្តិចទៅវាខាត់ពេលអស់ប្រហែលប្អូនប្រុសវាដេកស្ពឹកបន្តិចតែប៉ុណ្្នឹងឯងធ្វើបងគេត្រូវចេះមើលថែប្អូនផងនេះកុំតមាក់មកតាន់ប្រហែលត្រូវប្អូនដើរទៅរៀនទៀតឯនេះខ្ញុំចាំវាឡើងមួយថ្ងៃឯណាម៉ាក់ម៉ៃមើលថ្មនោះវាមិនទាន់យកពីដីផងហ្នឹងទៅចោលវាម្ដងទៅឲ្យវារៀងហើយវាខាត់អស់ប្រហែលម៉ោងប្អូនវានៅក្មេង ឯងនេះកុំប្រកែចាំចាប់កំហុសប្អូនពេកមិនណាក៏មិនកាន់ជើងវាដែរចឹងមិនវាខូចអស់ហ្នឹងឃើញអត់ឯងហ្នឹងក៏វាមិនណយដែរតាមរឿងប្អូនគ្រប់ពេលនេះនៅមុខម៉ាក់ធ្វើបាបប្អូនប៉ុណ្ណឹងឯងចូលតម្រាំនៅក្រោយក្នុងម៉ាក់ទៀតនោះមិនដឹងថាធ្វើបាបប្អូនយ៉ាងម៉េចទេកូនស្នំឯងអ្នកមករឿងខ្ញុំមុនទេខ្ញុំទៅរៀនយឺតណាក៏រក្សាតវានឹងឯងអអអចាំម៉ាក់ទៅហៅវាមកលឿនលឿន គាត់ទៅមុនហ្នឹងមើលមុខឲ្យបញើគឺក្នុងសុយសោះអត់ទេត្រូវទៅទាំងពីរអ្នកហ្នឹងឯងគឺបងប្អូនណាត្រូវចេះស្រឡាញ់គ្នាឯងក៏អញ្ចឹងដែរវិចិត្រគឺបងប្អូនគេត្រូវចេះប្រើសម្ដីល្អដាក់បងផងនេះបើប៉ាឯងដឹងប្រកាសជាត្រូវមាត់ទេនេះម៉ែមើលគាត់ទេបើគាត់មិនចង់ជិះជាមួយខ្ញុំផងហ្នឹងអើយតោះតោះតោះដល់ម៉ោងចូលរៀននេះសេងនេះឆាប់នាំបងអូនទៅរៀនណាកូន ក៏ដល់មកទៅលក់ដូរដែរតោះឆាប់ទៅចាំម៉ែម៉ែចូលទេនឹងចឹងណែម៉ែអញចង់ជិះម៉ូតូមួយយើងទេអញចូលដើរទៅរៀនខ្លួនឯងខ្ញុំដើរទៅរៀនខ្លួនឯងក៏បានដែរខ្ញុំពើមជាមួយផងហើយខ្ញុំក៏មិនចង់ជិះជាមួយមនុស្សអត់ហុងស៊ុយចឹងដែរខ្លាចឆ្លងចង្រៃ ទាបដល់អូនហឹមសេនីតអញ្ចឹងណាបងអូនឯងមិនឃើញមកតែឯងចឹងនេះកុំប្រាប់ថាមកចោលបងអូនទាំងយប់ថ្មហ្នឹងឯងសេនីតខ្ញុំក៏មិនដឹងថាគេមកឬក៏នៅដែរសេនីតគេកូនឯងទៅទៅទាំងពីរអ្នកបងប្អូនហើយឥឡូវមិនមកមុនមកក្រោយហើយកូនឯងឆ្លើយថាមិនដឹងលឹងមិនកើតកូនម៉េចខ្ញុំថាមែនមែនបែកដឹងអត់ព្រឹកមិញសេនីតព្រឹងទៅចោលបងអូនម្ដងឯងខំតែខ្ញុំហៅតននេះនេះ ហើយនេះបើអត់ពីប៉ាម៉ាក់ទៅ ទៅសង្ឃឹមអីកើតនេះដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំងស្រាបៀគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុតស្វាយស្វិតធីរសជាតិកូឡេន ស្រទន់លើសពីការគិនទីក្រាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់អ្នកនឹង NCX យើងឆ្ពោះទៅមុខជាមួយគ្នាមើលកូនគេគេចេះស្រឡាញ់គ្នាបងប្អូនគេចុះនេះធ្វើបងគេយ៉ាងម៉េចនេះជីបង គេតើវាមិនទៅម៉ាក់កាត់មកជីបងគេ តើធ្លាប់ទទួលក្តីស្រឡាញ់ពីប៉ាឬក៏ម៉ាក់បន្តិចដែរអត់ឬក៏ខ្ញុំកាន់តែខុសកាន់ច្រើនតែកូនបើឯងហើយចុះខ្ញុំហើយក៏ប៉ាហើយម៉ាក់លមៀនដាក់ខ្ញុំម៉េះស្អីនេះខ្ញុំមកវិញទេប៉ាហើយហើយនេះឯងទៅណាមកណាមិនបានឃើញមកផ្ទះអញ្ចឹងកូនកូនចានេះក្រោយទៅធ្វើអញ្ចឹងទៀតណា ដឹងថាម៉ាក់ប៉ាបារម្ភអត់អីទេម៉ាក់ប៉ាមកពីខ្ញុំរវល់ធ្វើលំហាត់យូរពេកណាចាំមិនឲ្យបងនិតមកមុនទៅម៉ាក់អូខេបាយអឺឆាប់ទៅងូតទឹកឲ្យផ្លាស់កៅអៅអាំងមកញ៉ាំបាយជុំគ្នាហើយហៅបងឯងមកផង ធ្វើម៉េចកាត់មកជាកូនបើសំណាងដែរមានតែអ្នកស្លាញ់នឹងបារម្ភតែដូចជាមិនបាច់អរគុណអីច្រើនទេចិត្តទុកថាខ្ញុំធ្វើបនឲ្យមិនដែរគ្មានអ្នកស្រឡាញ់នឹងបារម្ភទៅចោះអឺតាក់ចិត្តអូនផងឡងប៉ុណ្ណឹងហើយតរណាទៀតមកនេះអញចាប់ចេញភ្លាមណាយើងគ្មានប្អូនដូចជាឯងទេ ហើយកុំហៅយើងថាបងមែនហើយខ្ញុំមកក៏មិនចង់បានបងស្រីដូចមួយនេះដែរណាមើលបងគេគេស្រឡាញ់បងទេបាយវាចាំតែចំណែងធ្វើអីអត់ចេះមើលទេសោះឯងឆាប់ចេញភ្លាមណាកុំឲ្យយើងមួមកជាមួយឯងខ្លាំងជាងនឹងតាន់មានប្អូនដូចជាឯងណាយើងសុំចិត្តយកឆ្កែធ្វើជាប្អូនវិញល្អជាងអត់ខ្ញុំចេញទៅណាបើបន្ទប់នោះជាបន្ទប់របស់ខ្ញុំដែរហ្នឹងមកអក្រក់ឲ្យសម្ដែងអក្រក់ទៀត យល់ម៉ែមនុស្សកំពុងឲ្យឆ្លោះគ្នាត្រូវគ្នាចឹងហើយហើយមកដេកបន្ទប់ជាមួយគ្នាមិនទេជំរឿខ្ញុំទៅសុំម៉ាក់ដៃបន្ទប់អីខ្ញុំសុខចិត្តដេកបន្ទប់សម្រាប់ហ្នឹងភាសាយើងដេកមួយផ្អែកផងណាចាញ់ផ្នែករបស់យើងអញកំប៉ះចាញ់ចង់ចាញ់មែនចាញ់ទៅចង់ដេកបន្ទប់សម្រាប់អីទៅអើខ្នើជារបស់ឯងតែភួយជារបស់ខ្ញុំ តូនេះស្អាតតាបងបើកូននេះឃើញប្រកាសជាស្រឡាញ់ហើយនេះបើដឹងថាប៉ាទិញឲ្យមិនដឹងថារំភើបយ៉ាងណាទេតែអារឿងនោះចាំគិតពេលក្រោយទៅតែសំខាន់ឥឡូវកុំអត់ពុកដឹងវ៉ាវស្អាតប៉ាខ្មាក់ នេះគេឲ្យកូនមែនកូនស្រឡាញ់ប៉ាម៉ាក់ជាងគេប៉ុណ្ណេះលែងបានដើរទៅរៀនទៀតហើយសេនីតមកណែមកកូនសេនីតមកកូនស្រឡាញ់អត់ម៉ូតូនេះប៉ាទិញឲ្យកូនណាម៉ែណៃប៉ាហ្នឹងហើយប៉ាទិញឲ្យកូនហើយ ចិត្តអាកូនឯងជីបោះបងទៅហើយចាំប៉ាមានលុយប៉ាទិញអាថ្មីឲ្យកូនណាកូនប៉ាទៅទិញនាឡិកាឲ្យកូនហើយតានេះឲ្យបងម្ដងទៅនាឡិកាថប់ជាម៉ូតូមកអានេះក៏មកព្រមទិញម៉ូតូខ្ញុំហ្មងទៅចាំបាច់យកលេសទិញនាឡិកាខ្ញុំមុនទៅអីតាមពិតម៉ាក់ទុកលុយទិញម៉ូតូឲ្យបងនិតម៉ាក់លំអៀងកូនចិត្តណាកូនឯងកូនប្អូន ជិះតាមលំដាប់ដោយទៅតាប៉ាមានលុយប៉ាទិញអាថ្មីឲ្យណាអរគុណប៉ាអរគុណម៉ាក់កូនពិតជាស្វ័យម៉ូតូនេះខ្លាំងណាខ្ញុំជិះម៉ូតូចាស់ហ្នឹងឯងប៉ាម៉ាក់បើមិនទិញថ្មីឲ្យកូនទេកូនខ្ពើមជិះកូនចិនកុំរឹងរូសមើកូនថមឯតាបងគេកើតមុន គេខំមើលថែបីបាច់ថ្នាក់ធ្នមប្អូន នេះម៉ាក់មិនមែនថាមិនទិញឲ្យកូនណាចាំចុងឆ្នាំចាំម៉ាក់ទិញឲ្យ មែនហើយប្អូនប្រុសឯងចាំជិះឆ្នាំក្រោយណាណែសោម៉ូតូកញ្ចាស់បបងឯងយកបងឲ្យ កូនចិត្តបងរាល់ថ្ងៃនឹងយើងលក់ដូរអត់ដាច់ទេហើយបើបងឆ្លៀតយកលុយបបលអីវ៉ាន់ទៅទិញម៉ូតូឲ្យ សេនីទៀតនោះ ខែក្រោយយើងបាន អីប្រវត្តិអីគេវិញយើងក៏នៅជាប់បំណុលទៀតអូនយើងឯងក៏ដឹងដែរតែថាពីរនាក់វាមិនត្រូវគ្នាទេបើទិញអីត្រូវបានទាំងពីរវិចិត្រគឺបានហើយអញ្ចឹងសេនីតក៏ត្រូវបានដែរអារឿងលុយបវលចាំគិតគ្នាទៅពេលក្រោយទៅ ដឹងថាត្រូវធ្វើម៉េចឲ្យពួកគេឈប់ឆ្លុះគ្នាឈប់ចំណែន គ្នាទេនេះខំដោបន្ទប់ឲ្យមកនៅជាមួយគ្នាគេងជាមួយគ្នាលេងជាមួយគ្នាឃើញលោថាយល់ចិត្តគ្នាបានខ្លះប៉ុន្តែផ្ទុយស្រឡះពីការគិតអាប្អូនហ្នឹងមកយំរំអុកខ្ញុំសុំដោបន្ទប់ពីបងស្រីរបស់គេទៀតហើយខ្ញុំចង់ខ្យល់ចាប់ឯនេះអញ្ចឹងបាទថាកាលកូននៅតូចតូចទៅវាស្រួលអញ្ចឹង ហើយដល់ពេលធំឡើងតម្រូវការសពគ្រប់បែបយ៉ាងណាឥឡូវនេះសំបីតែមនុស្សចេតនាបងប្អូនក៏ប្រែប្រួលការនៅវិទូវាស្រឡាញ់គ្នាខ្លាំងណាស់ឥឡូវវាចេះចំណែនគ្នាអីណាហើយយើងនេះស្រឡាញ់កូនលំអៀងតាំងពីកាលមកវាមកពេលអាខ្លាយថាលំអៀងហ្នឹងឯងបានខំទិញអីធ្វើអីឲ្យដូចគ្នាណាអូនគិតថាគួរតែកុំបណ្ដោយឲ្យកូន ធ្វើអញ្ចឹងទៀតអី បើនៅតែអញ្ចឹងទៀតប្រកាសជាខ្លាយជាស្ត្រូវគ្នាមិនខានទេបងមិនចង់ប្រើធေါ်ក្តៅទៅលើកូនកូនទេព្រោះឥឡូវពួកគេធំហើយហើយមួយយ៉ាងវិញទៀតក៏មិនតម្រូវឲ្យយើងនឹងអប់រំកូនដោយប្រើហិង្សាដែរអញ្ចឹងហើយបងបងចេះតែបដ ாய் បដ ாய் តាមគេសម្របសម្រួលតាមគេដល់ពេលយូរយូរទៅមើលទៅកូនដូចខ្លាចយើងនៅក្នុងមុខបើឯងគ្រាន់គេខ្លាចខ្លះ បើអូនវិញធ្វើឲ្យគេដឹងចិត្តណានិយាយអីទៅថាអីទៅគេមិនខ្វល់មិនរវល់ជាមួយទេហើយមិនដឹងថារកដំណោះស្រាយអី ដើម្បីឲ្យគេឈប់ឆ្លោះគ្នាឈប់ចំណានគ្នាទៀតទេនេះរាល់ថ្ងៃហ្នឹងខំប្រឹងធ្វើការលក់ដូរដើម្បីអីដើម្បីកូនហើយដល់ពេលមកដល់ផ្ទះឃើញកូនឆ្លោះគ្នាបកាយគ្នាចំណានគ្នាអញ្ចឹងខ្ញុំអស់អារម្មណ៍អាលីងហ្មង ដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំងស្រាបៀរគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុតស្បាយស្វិតធីរសជាតិកូឡេនផ្អែមស្រទន់លើសពីការគិនទីតាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ និង NCX យើងឆ្ពោះទៅមុខជាមួយគ្នាអូនអូនឯងកុំទៅគិតច្រើនអីតា យើងនៅ មានពេលវេលាវែងឆ្ងាយអប់រំពួកគេបងនិយាយខ្លះអូនឯងបន្ថែមខ្លះយូរយូរទៅប្រហែលជាមិនអីតាកុំទៅស្មុកពេកមិនអោយបារម្ភយ៉ាងម៉េចបងបែងក៏ដឹងដែរ ថាកាលពីនៅតូចតូចនោះពួកគេស្រឡាញ់គ្នាប៉ុណ្ណា ហើយដល់ពេលធំរៀងខ្លួនទៅ បែរជាអញ្ចឹងវិញតាឆាប់គេងទៅតែគេធំបន្តិចគេដឹងជ្រៅរះហើយម្យ៉ាងទៀតយើងម៉ែឪនៅចាំបដាបដៅវាតា យូយូវាគង់តែប្រសាតោះគេងទៅ រីជិះទៅណាក៏លឿនអត់លឺរ៉ែរ៉ែដូចម៉ូតូចាស់សោះសំខាន់ស្រួលខ្លួនទៀតគិតទៅម៉ាក់ប៉ាយកចិត្តកូនបងស្ងាត់ស្ងាត់អញ្ចឹងធ្វើឲ្យខ្ញុំរំភើបដល់នេះអើយប៉ាម៉ាក់ក៏ស្រឡាញ់កូនពៅជាមិនអញ្ចឹងហ៎បើមិនអញ្ចឹងគាត់មិនមែនទិញនាឡិកាខ្ញុំមុនបែអញ្ចឹងទេនេះគាត់ទិញម៉ូតូឲ្យបែណា ក៏ដោយសារតែបងឯងចំណាយខ្ញុំពេកម៉ែណោះមកយកមកនៅលកាមរៀមរៀមកប្រៀបជិះជាមួយម៉ូតូថ្មីបបងមិនកាត់អើយប្រៀបធៀបទៅអីខ្មាស់គេខ្មាស់ខ្មោចចឹងយ៉ាងណាក៏ខ្ញុំមិនដែលត្រូវមាត់ប៉ាម៉ាក់ដូចបងឯងដែរព្រោះថ្ងៃខ្ញុំលឺតប៉ាម៉ាក់ថាឲ្យរងថ្ងៃហ្នឹងសំមុខហើយនឹងឯងប្រកែកចំណាយបងអូនខ្លួនឯងពេក ឲ្យស្រឡះចឹងទៅម៉ាក់ស្ដីយើងក៏ព្រោះតែឯងហ្នឹងអញ្ចឹងបានន័យថាឯងគឺជាមេកបញ្ហាមែនទេមកពីម៉ាក់មិននិយាយដោយសារតែគាត់ខ្លាចឯងងក់ងច្រើនធន់ទ្រាន់ប៉ុណ្ណឹងឯងនឹងដឹងខ្លួនទៀតមិនពិតទេប៉ាម៉ាក់ក៏ស្រឡាញ់ខ្ញុំគាត់មិនចូលចិត្តបាយឯងទេឲ្យដឹងខ្លួនទៅចាំមើលតាពួកគាត់ស្ដីឲ្យទៀតហ្នឹងខ្ពើមជួយអូយខ្លាចអើលោកឯងលោក លោកក្រោយណាជួយខ្ញុំផងកុំឲ្យបងម៉ាក់ស្ដៅខ្ញុំទៀតណាតែយើងក៏ចុះគិតឡើងយើងចង់ម៉ាក់ស្ដៅវិញព្រោះថាម៉ាក់ស្ដៅរងថ្ងៃតែបានម៉ូតូថ្មីជិះមិនជិះម៉ូតូកចាស់ដូចជាឯងជិះតពីគេគូអត់ណិតខ្លាំងណាកុំយំណាឬអត់ ye lantai me lọ lới ye cantik á <laughs> mơ mớ, nghe rầm bạch đá ngon nịt làm tái mấy tụi mấy gì ផ្ទះបើថាមកទេដឹងស៊ីអំបិលទេយប់ហ្នឹងបងណេតមកយកខ្ញុំតិចមកម៉ែងត់ទេអ្នកខ្ញុំឆ្លដល់ផ្ទះហើយម៉ូតូមានមិនក៏ឯងជិះទៅអូកាចាស់ហ្នឹងជិះចាស់មកហើយហើយមិនឯងមិនមើលក្នុងផ្ទះខ្ញុំមិនបានជិះវាមកណាយើងមិនទៅទេអាចិតនេះអញក៏ម៉ូតូយើងមែនទេអានេះចង្អែមែនបើឯងខ្លាំងណាស់ហាឯងយកទៅយកទៅអី មិនដាមកតែដូចរដងមកកូនម៉ូតូយើងហើយមានមកឲ្យយើងទៅយកឯងទៀតណាអាប្អូនចាំស៊ីនេះវ៉យនេះខ្ញុំបានឆោតវាហើយខ្ញុំក៏គ្មានចេតនាដែរចាំមកយកខ្ញុំមកខ្ញុំឃ្លានណាស់នេះយើងមិនទៅទេឯងដើរមកមកព្រោះដងដើរមកបានមិនក៏ដើរមកបានយ៉ាងហ្នឹងអីអូយបងកុំវាយខ្ញុំបងបងអូយអូយ Ông Chặt Anh Chặt Anh cắn cái chai mà Anh Chặt Anh Chặt Sơn Đen Hay cắt anh điện mày bàn giấy lư lư mẹ Mấy con giấy ngoài chân sốc sốc Biết giấy con chui mình đắng thằng là cái hỏ quay với em ạ à. Bụt thơ con chân Bong chạp chạp tới chui mơ con tao bong Nè Ờ ôn anh là nắng bong tao tại anh Giấy nít Nâu mùi mạng lư ấy Chạy Chẳng chẳng nhận ta tao tàn hỏi tao bong ម៉ែចាំតែបិទទ្វារចិត្តណាកូនរត់ទៅបានគ្នាមួយប៉ាអឺនឹងឯណេះកូនឆាប់ឆាប់ទៅណាហើយមិនមិនបានតែនឹងឯងប្រាប់ម៉ាក់ភ្លាមភ្លាមផងណាកូនអើយខកប៉ុណ្ណឹងដឹងឆ្លេឆ្លារអញប៉ុណ្ណាទេកើតជាបងគេដែរតែខួរក្បាលវិញអត់មានចេះយកប្រើគេសោះ នេះមិនដឹងជិះម៉ូតូតងាត់តងើលតំណតំណែងពេញនឹងមិនទេសំចិត្តដល់កអាព្រោះគិតក៏សុវ័យដែរអើយជុំគេហ่าហូមហូមជុំលាក់លេខមួយនេះតា មាននឹងអីយើបាទបាទបាទកុំកាត់អីបាទក្នុងនេះខ្ញុំរៀបតាមអញ្ចឹងបងបាទបាទលោកឡើងបាទបងអើយជួយបាទខ្ញុំបងជួយឲ្យឡាបែរឲ្យបាទខ្ញុំបងបងបាទក្នុងនេះ តានៅឡើងមកតាមានអីតាតាឡើងមកនេះស្តាប់ទៅណាយមែនអត់ហើយមិនដឹងអត់ថាកន្លែងនេះវាជាកន្លែងស្រាប់បាយយ៉ាងណាចេះគឺវាជាកន្លែងបាយមិនសោកខ្ញុំក៏អត់ចង់ដែរបងខ្ញុំមិនស្មានថាវាមានរឿងហ្នឹងកើតឡើងទេ <laughs> anh masih lapar mau je. Anh macam tu macam. Macam macam Ante. Pa. Kau kau pa. Ante. Chui ông con, mau chui ông con. Pa, cứ lang pa. ឆ្ងាញ់ហ្មងហើយស្មានហើយម៉ាក់អត់តន់ទៅលក់ទៀតអអូតិចទៀតម៉ាក់ទៅហើយនេះអឺតិចទៀតម៉ាក់ស្ងោឆ្អិនហើយអញ្ចឹងចាំកូនញ៉ាំហើយចាំទៅរៀនណាលេបចូលដែរអូយើងលេបចូលទេអ្នកខ្លះខ្លាចខ្លួនជាឃាតករស្លាប់ឪខ្លួនឯងយ៉ាងហ្នឹងនៅមានមុខមហួរនៅស្រួលទៀតណា យើងចាំអត់ភ្លេចទេថាគ្រួសារមួយនេះហាលាក់ខ្លួនដោយសារណាគេនៅមងនិតរឿងហ្នឹងខ្ញុំដឹងខ្ញុំខុសហើយតើគាត់ខ្ញុំចង់រំលឹកហើយនៅសសក់នេះបានមកបលកាយខ្ញុំមកម្ដងទៀតហើយរឿងហោះហើយណានីនកុំអោយមកស្អប់គុំគួនបងប្អូនគ្នាឯងអីណាកូន ភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំងស្រាបៀរគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុត Spice with Pea រសជាតិកូឡេនផ្អែមស្រទន់លើសពីការគិនពីការថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ និង NCX យើងឆ្ពោះទៅមុខជាមួយគ្នាទោះបីជាយ៉ាងណាក៏ត្រូវជាសាច់ឈាមនឹងគ្នាដែរកុំមិនចង់អាឃាតគ្នាដូចសត្រូវគ្នាអីណាកូនរឿងកន្លងយូរមែនម៉ាក់តែរូបភាពដែលប៉ាដេកស្លាប់ណានៅដាក់ជាប់ក្នុងខួរក្បាលរបស់ខ្ញុំដល់រងថ្ងៃហ្នឹងហើយខ្ញុំក៏ចាំច្បាស់ដែរថាណាគេ អ្នកធ្វើឲ្យប៉ារបស់ខ្ញុំស្លាប់ ធ្វើឲ្យខ្ញុំខ្លាចតែកូនកំព្រាម៉ាក់ក៏ធ្លាក់ភូមិខ្លាចជាស្រីមេម៉ាយដល់សប្ងៃហ្នឹងនេះមួយលីត្រចង់ចង់កំលុំរបស់ខ្ញុំពេញមួយជីវិតមែនអត់ខ្ញុំប្រាប់ម៉ានដងទៀតគិតតែប៉ាខ្ញុំស្លាប់ហ្នឹងខ្ញុំសប្បាយចិត្តមែនបានហើយបានហើយស្ដាប់ម៉ាក់ពេលនេះទោះបីជាម៉ាក់មិនមានប៉ាឯងក៏ម៉ាក់នៅតស៊ូរហូតមកដល់សប្ថ្ងៃដែរម៉ាក់មិនហត់ទេមកត្រឹមតែដើរលក់នំទឹកតរថ្ងៃនោះ តែពេលមកដល់ផ្ទះឃើញពួកឯងប្រកែកឆ្លោះគ្នាបែបនេះគ្រាន់តែលឺក៏មកហត់ដែរហត់ទាំងកាយហត់ទាំងចិត្តតែម្ដងឯងអើកូនសុំទោសម៉ាក់បានហើយមិនអីទេណាកូនថ្ងៃនេះម៉ាក់ចេញទៅលក់ហើយល្ងាចបន្តិចបានម៉ាក់ត្រឡប់មកវិញណាកូនទាំងពីរមិនបាច់ចាំម៉ាក់ទេហើយសេនីតនឹងវិចិត្រកូនយ៉ាងណាយកសម្ដែងម៉ាក់ទៅគិតទៅ bà mà ơi nó nè con nghĩ nó មនុស្សដូចឯងសំស្លាប់ទេយើងមិនមើលឯងទេទុកឯងស្លាប់វិញល្អជាងម៉ាមកនេះប៉ាជួយផងជំនាញណា ទេចាំអូនអោបណាប្រមាក់តិចទៀតមកពេលលក់បងញ៉ៃចាំបងនិតនៅជាមួយអូនណាតែបងខំ ទៅចាប់គេទៅណាអត់ថាពេលដែលឈឺចឹងម៉ាក់ប្រាប់ខោតឲ្យទៅចាប់គេបើមានកលាំងមកតិចទៀតម៉ាក់មកវិញហើយចឹងចាំអត់គេងអប់បន្នេតោះ ចូលគ្នាសិនណាមាននាំអញទៅប៉ែតអូយណែអញក្តៅខ្លាំងណាស់អត់បានទេត្រូវជូនអញទៅប៉ែតមកខកឡើងមកវិចិត្រ ឈឺចាឥឡូវឈឺជើងហើយបងសុំទោសហ่าបងនឹងមើលថែឯងលើកក្រោយលើកក្រោយបងអត់ឯងអត់ឯងទួទៀតទេចាំបងធ្វើកអត់ឯងជីក្នុងបងណាតែពេលនោះអត់ឯងឈប់ទួទៀតហើយយេបាទជីក្នុងបងនេះដែរចង់ធំតិចគេណាបងលើកឆ្នាំអើបាទអូអូឈឺឈឺធំតិចគេណា អត់តិចតិចបងណាចិត្តដល់ពេលឥឡូវណាឯងធំសិនណាឯងកុំស្ងាត់មើលបងភ័យណា កូនឯងចង់ទៅណានេះចាំជាសិនទៅណាកូនកូនឯងមិនតន់តិចស្រួលបួលទេនេះអត់អីទេម៉ាក់ខ្ញុំបានធ្វើច្រើនហើយខ្ញុំចង់ទៅរៀនតែម៉ាក់ខ្លាចកូនឯងលប់គ្រុនហ្នឹងណាជប់អាទៅអីណាកូនចាំឲ្យបងស្រីឯងសុំច្បាប់ឲ្យស្អែកមួយថ្ងៃទៀតទៅណាអត់បានទេម៉ាក់គ្រូប្រឡងថ្ងៃហ្នឹងឯហ្នឹងហើយឯងក៏សារមិនថ្ងៃហ្នឹង រដងប្រឡងចង់បែកមេមិនឃើញអញចង់ទៅផងហ្នឹងថ្ងៃដែលឯងមិនឈឺមិនក៏ឯងមិនឃើញចង់ទៅរៀនផងឯងចង់ធ្វើបន្ទុកគ្រួសារដល់ពេលណាទៀតបើឈឺដេកជាសិននៅបើឯងទៅដើរដួលតាមផ្លូវអាណាគេជួយឯងតាន់កុំមកធ្វើឲ្យយើងនឹងម៉ែបើអាសាឯងច្រើនទៀតណាម៉ែមកបលក់ហត់នៅមកមើលឯងទៀតនេះហើយខ្ញុំមានឲ្យបងឯងមកជួយខ្ញុំណាហើយប្រងនឹងស្អប់គ្នាដល់អង្ការទៀតមួយឆ្នាំណា ខ្ញុំឃើញបាយមើលខ្ញុំក្នុងផ្លូវវិជ្ជមានរហូតខ្ញុំកែប្រែអស់ច្រើនហើយដើម្បីគ្រួសារហើយមើលឃើញទៀតមែនឯងគ្រាន់តែកែច្រឹកដើម្បីលុបលាងកំហុសពីមុនច្រើនជាងតែយើងប្រាប់ឲ្យទោះឯងលៀងមិនខ្ចក៏លៀងមិនចេះដែរឯងគឺជាអ្នកធ្វើឲ្យប៉ាយើងស្លាប់ខ្ញុំឆ្ងល់បាយនេះពេលណាខ្ញុំនិយាយរឿងហ្នឹងទៀតទៅហើយយ៉ាងម៉េចនេះសម្ដីរបស់ម៉ាក់ពួកឯងស្ដាប់លេងចូលតិចហើយមែនហ៎ម៉ាក់មិនមើលកូនឯង ហឹងក្បាលដូចដៃមានតែគេប្រើវាបានបាយទៅចឹងដែរខ្ញុំថាខ្ញុំមកម៉ាក់និយាយកូនតែស្ដាប់ដូចគ្នាហ្នឹង លកាឲ្យវិចិត្រណាម៉ាក់ព្រោះនាឡិកាមុនវិចិត្របានយកលក់បានទេហើយបើសិនជាសល់លុយខ្លះម៉ែអញទុកឲ្យគេចាយណាហើយម៉ែអញកុំប្រាប់ឲ្យសោះណាថាកូនជាអ្នកឲ្យលុយនឹងហើយនេះកូនបានលុយមកពីណាខេងរត់ដងកូនឯងលក់ឲ្យលុយមកអស់អស់តែគឺកូនឈឺចេញពីរៀនទៅស៊ីឈ្នួយគេបន្តិចបន្តួចហ្នឹងម៉ាក់ឲ្យម៉ាក់សុំទោសណាដែលម៉ាក់គ្មានសមត្ថភាពឲ្យកូនរៀនតទៀត ហើយនេះមកឲ្យកូនលំបាកដើរលក់នំដើរស៊ីឈ្នួលគេបែបនេះមានអីណាម៉ាក់កម្លាំងកូនហងមុំសឹងអីហ្នឹងកូនគ្រាន់ចង់ទៅក្រៅដើម្បីរកការងារជួយម៉ាក់បន្តិចបន្តួចហ្នឹងណាហើយសំខាន់ណាគឺបានប៉ះពាល់ដល់ម៉ងរៀងរបស់កូនទេម៉ាក់ឯងកុំភ័យមើលម៉ាក់ឯងមិនឃើញទេកូនហងមុំសឹងអីហ្នឹងហើយដៃកូនឯងត្រូវនឹងអីកូនហ៎អូមានអីណាម៉ាក់កូនលៀងចានយូរយូរទៅវាលបកចឹងឯងត្រូវទឹកហ្នឹងណាប៉ុណ្ណឹងមានអីផង សំខាន់ណាឲ្យកូនរកលុយបានឲ្យម៉ាក់ហើយនឹងប្អូនចែកបានខ្លះល្អហើយហើយខ្ញុំចង់ជួយម៉ាក់ហើយនឹងប្អូនណាឲ្យរស់បានស្រួលជាងនេះទោះខ្ញុំមិនសូវចិត្តវិចិត្រមែនតែកូនកាត់សាច់ឈាមខ្លួនឯងមិនដាច់ទេម៉ាក់ម៉ាក់មានដឹងអត់ថាថ្ងៃដែលម៉ាក់អត់នៅកាវិចិត្រឈឺឡើងខ្លាំងខ្ញុំខ្លាចចិត្តដិតប្អូនមែនតើហើយខ្ញុំវិញនឹងត្រូវបាត់បង់ប្អូនហើយដោយសារចិត្តរបស់ខ្ញុំនេះពីគុំគួនដល់សប្តាហ៍ថ្ងៃហ្នឹង ខ្ញុំតែចង់អត់ទោសឲ្យប្អូនតែឲ្យតែពេលខ្ញុំរកហាមាត់ទៅខ្ញុំនិយាយអត់រួចសោះម៉ាឲ្យខ្ញុំសុំទោសម៉ាក់ហើយនឹងបងស្រីផងខ្ញុំតែលក់ពេញមួយឆ្នាំហើយព្រោះតែសារខ្ញុំបន្តខ្លួនឯងរហូតតែសបកក្រៅមើលទៅដូចអត់ដឹងកំហុសអញ្ចឹងពីមុនកន្លងមក ខ្ញុំស្អប់បងស្រីគាត់តែដឹងថាគាត់ចំណាយខ្ញុំរហូតតែដោយសារតែទង្វើឆក់ល្ងងអស់ហ្នឹងធ្វើខ្ញុំបាត់បង់ប៉ាទៅ គ្មានអ្នកណាចង់ឲ្យវាកាត់ឡើងទេកូនអ្វីដែលវា បំរុងនឹងកើតវាកាត់ឡើងហើយណាសំខាន់ឥឡូវនេះ កូនរបស់ម៉ាក់បានកាយខ្លួនម៉ាក់សប្បាយចិត្តណាស់ហើយស៊ីនីនឯងមើលបងឯងមើលឥឡូវគេខ្លាចទៅជាមនុស្សថ្មីម្នាក់ទៀតហើយណាគេមិនដូចមុនទៀតនោះទេពេលនេះឯងបើកចិត្តជប់ខឹងបងទៀតទៅណាបងរស់នៅជាមួយនឹងការស្ដីបន្ទោសឲ្យខ្លួនឯងនេះរយៈពេល7ឆ្នាំទៅហើយលំមអត់ទោសឲ្យបងទៅណាកូន បងសុំទោសឯងដូចគ្នាណាបងគឺជាបងអត់ល្អមិនគួរនឹងចាក់កំហុសឯងមកដល់សពថ្ងៃហ្នឹងទេពេលនោះគឺងំពីបងខឹងពេកទើបបងជ្រុលចិត្តស្អប់ឯងតែពួកយើងអាចចាប់បានជាថ្មីបានណាពេលនេះពួកយើងនឹងវិលមកត្រឡប់ ធ្វើជាបងប្អូនដូចមុនវិញហើយយើងនឹងរួមគ្នាលើកជីវភាពគ្រួសាររបស់យើងឡើងវិញហើយបើសិនជាប៉ាបានឃើញពួកយើងត្រូវគ្នាបែបនេះគាត់ប្រកាសជាសប្បាយចិត្តហើយ បងប្អូនមិនអាចចោលគ្នា មិនថាពេលនេះយើងឆ្ងាយគ្នាយ៉ាងណាបើថ្ងៃមុនខំលើកលែងតួឲ្យគ្នាផងណា បងប្អូនគឺជាភាសាដែលស្ដាប់ឮហើយមិនឯកោ